ខូលិចស្រែទឹកខូលិចស្រែចាំងចិត្តបងទំពេញទាំងចិត្តទូមនិញទាំងចិត្តទូមនិញនឹកមិនភ្លេចទេតាបាន5ឆ្នាំអើអើយគ្មានកូនអ្នកនឹងគេនៅតែខ្លួនទៅទេនៅតែខ្លួនទៅទេព្រាត់ប្រាស់ចោលគ្នា ទឹកហូរលិចស្រែទឹកហូរលិចស្រែម្ចាំងចិត្តបងទុនទិញទាំងចិត្តទុំនិញទាំងចិត្តទុំនិញនឹកមិនភ្លេចទេកាបាន5ឆ្នាំអើអើយមានកូនអ្នកនឹងគេនៅតែខ្លួនទៅទេ នៅតែខ្លួនទៅទេព្រាត់ប្រាំងចោលគ្នា